សួស្តីអ្នកទាំងអស់គ្នា ខ្ញុំបាទគូនកយថ្ងៃនេះខ្ញុំមកបង្រៀនអ្នកទាំងអស់គ្នាវិធីមួយដែលក្នុង Facebook របស់យើងវាអាចប្រើការដូច page បានចាំបើសិនអ្នកទាំងអស់គ្នាចង់តាមដានហើយចង់ដឹងចឹងមកទស្សនាជាមួយវីដេអូនេះមើលខ្ញុំមួយមួយបើសិនជាអត់ទាន់ឡើយណាអ្នកទាំងអស់គ្នាអាច comment បានចឹងខ្ញុំនឹងឆានតើអ្នកទាំងអស់គ្នាប្រាប់ឲ្យអ្នកទាំងអស់គ្នាបានយល់ ចឹងខ្ញុំ screen ជាមួយទូរស័ព្ទ iPhone ចឹងអ្នកទាំងអស់គ្នាដំបូងអ្នកទាំងអស់គ្នា ចូលជាមួយ Facebook បាទចូលជាមួយ Facebook មកនេះគឺជា Facebook របស់ខ្ញុំបាទនេះគឺជា Facebook របស់ខ្ញុំចឹងអ្នកទាំងអស់គ្នាមកចុចចូលកន្លែង tray 3នេះចឹងវីដេអូទាំងយើងនឹងខ្លាចទៅជានេះចឹងអ្នកទាំងអស់គ្នាចូល profile មក អ្នកទាំងគ្នាដំបូងឃើញបែបនេះចឹងអ្នកទាំងអស់គ្នាចង់ឲ្យ Facebook របស់យើងคล้ายទៅជាដូច page ចឹងមកទស្សនាជាមួយខ្ញុំទាំងអស់គ្នានេះយើងចុចអាកន្លែង tray tray 3កន្លែងខ្ញុំដាក់នេះយើងចុចកន្លែងហ្នឹងមកដំបូងយើងនៅយើងអត់คล้ายទៅជា page ឥឡូវណាវានៅបែបនេះឡើយចឹងយើងចុចកន្លែង tray 3ហ្នឹងមកបាទចឹងយើងមកមើលអាកន្លែងកាបូបនេះ ខ្ញុំនឹងសើជាអង់គ្លេសមកនេះអញ្ចឹងអ្នកទាំងអស់គ្នាចុចកន្លែងហ្នឹងមកបាទចុចមកយើងឃើញបែបនេះក្រុម Facebook ទាំងអស់គឺបង្កើតឥឡូវគឺបានចឹងដូចគ្នាអញ្ចឹងយើងមកចុចអាកន្លែងបើកវានេះកន្លែងនេះអញ្ចឹងយើងចុចចំកន្លែងហ្នឹងមកបាទអញ្ចឹងវាកំពុងតែដំណើរការអញ្ចឹងឃើញឃើញអ្នកទាំងអស់គ្នានេះ Facebook យើងអាចប្រើបានដូច page អញ្ចឹងគឺ Facebook ឥឡូវគេ update ខ្លាំងណាអញ្ចឹងអ្នកទាំងអស់គ្នាមកតាមដាន ទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាណាអត់តន់ចេះអាចយកវីដេអូខ្ញុំទៅមើលហើយអាចធ្វើតាមបានអញ្ចឹងបើស្រឡាញ់ពេញចិត្តខ្ញុំមានតែប៉ុណ្្នឹងទេបើស្រឡាញ់ពេញចិត្តជួយ Subscribe